from selection តោះហាហាអូខេនេះគឺជាតារាងរបស់ខ្ញុំនេះខ្ញុំដែរចានេះគេអានេះ Avatar 2019 Summer Festival ឈួតឈួតទេអញ្ចឹង reward នេះគឺគេដែរយើងបាននេះ5សិនអញ្ចឹងយើងមើលចំនួនពេជ្ររបស់យើងដើមយើងមាន38440 469ឈប់ខ្ញុំកត់ដើមខ្ញុំទុកសិន38 4ហើយ69ដើមយើងមាន38000ពេកបាទ GM កំចាំងធ្វើស៊ីពេកយើងខ្លាំងពេកអើយអូខេចាំខ្ញុំគិតថាគួរតែបើកធម្មតាទេ Super Draw Reverse គេណាអូខេតើប្រហែលណាចាំអ្នកគ្នាមានពាក្យអីចង់ comment អត់មានពាក្យអីចង់ comment ទេខ្ញុំចូលទៅបើកយកហើយណាមើលលក្ខខណ្ឌវិញតិចហ្នឹងហើយនេះជារវត្តដែលយើងផ្គុំចាញ់មិញចឹងយើងសង្ឃឹមថាយើងបានមកជីកដាស់យកទៅ up emblem fighter អា50នៅ200ហ្នឹងមកអូ emblem fighter ច្រើនណាស់ប្រហែលណាបានអានេះអានេះអា Emblem Fighter 120មកអានេះយកគុណ experience Hero 11មានហើយអត់អីទេកាត់អឹមបាច់យកមកទេ4000ជាងប្រហែល1000ភ្លេចបានហ្នឹងមើលហើយអឺអូខេអានេះ skin ចុះ skin Franco មួយទៀត អូខេអីអ្នកគ្នាតោះជីជីសកម្មរបស់យើងបានម្លេះហើយតោះតាមមានអីខមមិនជីជីដែរជីជីរ៉ៃប្រា skin ឆាំងអឺខ្ញុំចង់បាន skin ឆាំងអឺហ្នឹងហើយអ្នកគ្នាបើបើក event ហ្នឹងធីកយក skin ឆាំងអឺ pin ខមមិនខ្ញុំមួយមើល pin គេបើដល់អ្នកស៊ីបាយ open ទៅបងត open ទៅ one one collection collector let's go ជីវទឹកទឹកទឹកទឹកទឹកចុះអូខ្ញុំអត់តន់ធីក super ទៅហ៎ ធ្វើមិនដាក់ super draw បានហើយអានេះ draw មួយហ្នឹងអូចុះ a super draw is guaranteed after 4 draw អូតើតែបើកអា4ដងធម្មតាហ្នឹងសិនវាឲ្យបើក Super Draw មែនអ្នកនរគ្នាសុំ skin មួយញុយអត់មាន skin មែនទេអ្នកនរគ្នាខ្ញុំនៅក្រុម Mobile Mobile Legends GM មក GM មកដល់យើងឲ្យ skin គេពួកខ្ញុំបានត្រឹមតែពាក់យកស្អាតឲ្យអ្នកនរគ្នាមើលអួតអ្នកនរគ្នាអ្នកនរគ្នាចង់ទិញដែរតែប៉ុណ្្នឹងទេតែអត់អាចអឺឲ្យអ្នកនរគ្នាបានទេ sorry ណាឥឡូវខ្ញុំខ្លាចគេផាទីមកចុចចូល rank ចោលហើយសិនអឺអ្នកគ្នាមានន័យថាតើយើងបើក4ដងសិនមិនគេឲ្យយើងបើក Super Draw ត្រូវទេ6 Draw បាន Super 6ត្របាន super ចាំង skin ចាំងអើបើកមិនទេបងនេះអ្នកគ្នាចុចចូលតាកន្លែងអឺចុចទៅលើរូប skin ណាមួយណាចុចលើរូប skin នេះអឺរូប skin បងវ៉ាន់វ៉ាន់នឹងចុចលើរូប skin បងវ៉ាន់វ៉ាន់ដែលមាននៅខាងឆ្វេងដៃនិងខាងលើរូបឈូនេះខាងលើរូបឈូនេះចេញដល់មកចឹងគេឲ្យយើងដូរយកណាយកណាតាមចរិយយកណាហ្នឹងហើយដូរយកណាតាមចិត្តហើយខ្ញុំដាក់ skin 11 skin pixel អូចាំមើលថាអូនេះ use 20 diamond to draw con one bot token of Krishna or Ravi consume first chồng phá quách sẵn chồng mấy bạn ăn đi chẳng nào khi ăn mía đã super rồi tòa ba cái à tòa bốn sân là open mà đo môi sân này ok open mà môi sân xong em lên massage tinh một bồ ê ya cha để lên lên massage lại, ở đây thực hiện bài cha để lên mưa pưng ừ, chích đai nè 40អូខេពើងកាត់អើយគ្មានដែរសំណាងអីទេគេទេចូលមកអត់ចូលទៀតខ្ពើមែន Super is guarantee after zone zone draw អូខេឥឡូវតត្រមួយសិនមិនបាន Super draw ណាប្រហែលឡើយវាដែរចូលចង់ក្រោយហ៎ពឹងបើកមកហើយពងទៅទៅទៅបានបានចៃជីជីអូ What? A superdraw is guaranteed after fighter អូយល់ហើយបើកមួយមួយចឹងរហូតអេអេអេអស់ចាអូយអ្នកនេះគង់ស្បែកខ្ញុំរវល់ទៅ TK ទៅអីហើយទៅខ្ញុំអាចនឹងដាច់ live stream 5ថ្ងៃទៀតខ្ញុំយល់ណាស់អ្នកនេះកុំអីអូយខ្ញុំអង្គុយត្រម្ដងមួយឆ្ងាញ់នេះឥឡូវនេះមានអារម្មណ៍ត្រទាំងសែនមកប្រមើលឡាយជីជីប្រមើលឡាយអូខេឥឡូវឲ្យ emblem ចែ delin បន្តិចយើងនឹងបើកតទៀតចាំបន្តិចអ្នកនេះចែ delin screenshot emblem សិននេះ emblem assassin ខ្ញុំប្រើនេះចែ delin សម្រាប់ Marsha emblem អូមែនទេឥឡូវខ្ញុំលេង emblem នេះវិញហើយខ្ញុំលែអាហ្នឹងវិញហើយខ្ញុំយក spare សម័យដាក់ Viber គេហាហាកោទៅកោមកពេញហ្នឹងហើយលែសាសិញមិនតែ screenshot ចាយទៅ3 2 1ហើយអរគុណអឺតោះយើងចូលទៅវិញតោះចឹងត្រមដងមួយជីជីប្រមឡាយជាងយើងនៅឈូនៅអេ what អានេះខ្ញុំមានយក cloud ណាខ្ញុំយកនេះតា អូណាគ្នាមួយមួយចានេះត្រូវហើយអានេះឈូមួយអឺឈប់អានេះឈូមួយថ្ងៃត្រូវហើយ

ដូចខ្ញុំឯង GM 20ទៀត110ពេជ្រទៀតលឹបអើឌូតអញអូខេអ្នកគ្នាបាន skin កន្លែងហ្នឹងហើយមើលវ៉ាន់វ៉ាន់វ៉ាន់វ៉ាន់វ៉ាន់វ៉ាន់វ៉ាន់វ៉ាន់វ៉ាន់វ៉ាន់វ៉ាន់វ៉ាន់វ៉ាន់ណៃគូហ្វ្រៃណៃនឹងយីមី skin មានស្រាប់ទៀតអើជេជេប្រមឡៃវាយចេញជំជីដែរគ្នាណែប្រមឡៃអូចាប់ដើមវិញស៊ីច្រើនទៅច្រើនទៅអើយអូ skin នេះថ្លៃដែរ skin នេះថ្លៃដែរវើយជីជេប្រមឡៃ ជីជីបងប្អូនអើយពើម៉ែ131អ្នកគ្នានេះតាមពិតទៅខ្ញុំមិនអ្នកលេងវ៉ាន់វ៉ាន់ម៉ាននេះតែខ្ញុំគិតថាអ្នកគ្នាមើលបានឆ្ងាញ់ភ្នែកចេះបើកបើកហើយទៅហើយអាលីអីពេជ្រចេញម្ដង100ជាងអ្នកមានងអូននិយាយលេងឯងនៅក្នុងប្រម៉ូតឲ្យ Mobile Legends GM មក GM ឲ្យយើងឲ្យពេជ្រយើង free free ច្រើនដើម្បីមកប្រម៉ូតឲ្យអ្នកគ្នាមើលទៅហើយចេញម្ដង100ពេជ្រជីជីប្រមាអូយក្តុកដួលបងប្អូនអើយបើកអានេះក៏អត់មានបើកយកបាននេះខ្ញុំមិនដែរតែជីជី100ភឿនអូខេ ពើងអឺ30អូខេចានេះត្រូវណាហ្វ្រាន់កូអនុឈូមូថៃចូលហើយមកកំស៊ីផ្ទះស៊ីមែនអើយថោកទាបាទស៊ុបត្រអូខេអ្នកគ្នាខ្ញុំអត់មើលសិនបានបានហើយបានបានហើយបានបានហើយអ្នកគ្នាមើលមើលញ៉ាត់មើលខ្ញុំចាប់អត់អើយមិនបាន បានទេបើបានបានវាគួរបាញ់ជ្រួចបាញ់អីជឿអត់បងអូនអានេះអត់មានអូតងដកដៃមកបាត់អស់លេងមិញបានទេគេ អើបតែដែរចောင်းទៀតមែនអេឆេង token សិនអរគុណអ្នកគ្នាបានជួយប្រាប់អេឆេង token សិនមើល token យើងអេឆេងអស់ណា brother អ្នកគ្នាយើងអេឆេងអស់ណា token ត្រូវអត់នឹងហើយអស់ហើយអស់យើងអេឆេង token អស់យាយ chain token អស់ free token យើងអស់ហើយនេះណានេះចាំហើយចឹងយើងមានបើកទៅទៀតហើយទូហើយអញអើយចូលមក190ពេចដែរអើពើ5ទៀតត្រ អត់ចូលទេចូលរំជីកដែរវើយអូខេ see make you can get secured not yet exchange exchange token សិនចុំ not yet exchange ឥឡូវចង់ exchange my brother អាហ្នឹង exchange token នោះណា ក្នុងមិញមានយ៉ាងចានេះមែនទេអានេះមែនដែរមែនដែរមែនដែរអត់មានហងអូនេះអូ អូខេអូខេអូខេយកឡើយយកឡើយចឹងចឹងចូលទៅ event មិញនឹងសិនយើងចុចមក line នេះ exchange ឈប់យក quest នេះសិនឈប់ឈប់ឈប់ប្រាក់ដែរអរគុណដែលបានជួយប្រាប់អូ exchange នៅ line ណាចេះនៅសល់នេះទាំងអស់ខ្ញុំស្មានតែចុច claim មិញវាបានហើយម៉ែនេះយកដោទៀតខ្ញុំលេងដែរសេចចុចព្រមម្ដុំហ្នឹងហ៎នោះណាកន្លែងឆេងចុចលើ item ហ្នឹងអត់មាននាំយើងមកកន្លែងឆេងទៀតហ៎ may be redeemed for tokens and reward in the current collection event. In the current collection event, any recommended point will be removed automatically when the event ends. And what in the current collection event? Current collection event. Not current collection event. Anh khơi cái này đâu rồi đúng không ổn? Ôi um, này redeem ạ, màu à. Invite. Redeem. អូខេអ្នកមើល live ឲ្យដូរអើដូរមែនតាអូខេជាងដូរនៅ live នឹងសោះចូលមក live ទី2នេះនេះ Grand Collection benefit អូខេ Grand Collection event ហ្នឹងហើយអញ្ចឹងដូរយកនេះសិគេនេះបានទេគេ Where several fillers are with the this means I have no auto memory empire នឹងស្អីគេខ្ញុំដឹងដែរអ្នកគ្នានេះនេះស្អីគេ Empire Civil Civilian Medal នេះខ្ញុំអានអង់គ្លេសយល់សោះប្រតែ top up អូខេ Open and get a random hero trail card មួយថ្ងៃអត់យល់ Open and get a random hero skin trail card មួយថ្ងៃយល់អត់យល់ដូចគ្នាអត់យល់ skin trail តោះមានដូរយកណាប្រមឡៃ each token 1 diamond អើអោះជីជាប្រមឡៃអញ្ចឹងឥឡូវយើងឲ្យ change អាខ្ញុំសួរមិញអីគេអ្នកគ្នាខ្ញុំអង្គុយដោយកពេជ្រសិនម៉ែតអង្គុយដោទៀតអូកែតអង្គុយដោប្រមាណតអង្គុយដោលឹបបានអស់ហើយជីជីអូខេចឹងយើងដោហើយហើយឥឡូវយើងត្រូវធ្វើគេទៀតចេះអឺចុះទៅបើកវិញ ណេះបាន150លីត្រអើយជួយបាន150បងសន្លឹកមួយចឹងអេឆេងយកអាលើគេបងអរគុណ brother សិលិចមកទៀតទៅមើលមានអីខ្លះអរគុណ brother ចូលទៅកន្លែងត្រអរគុណអ្នកគ្នាបានប្រាប់ទៅដោហើយតចូលចោលនោះមកអត់ចាំកដោទៀតបានជីកដាស់បានអីណាម៉ែអើយអស់2000ពេញបងអើយអរគុណអ្នកដែលសុំអាលោកអត់មានអាលោកអើបងអើយអស់ពេញ2000ហើយជីជាប្រមឡាយអូយល្អមែនតើមកអរគុណមកបាទចិនមែនតើមកដែលបាននាំមកនៅការបើកដល់អត់មានស៊ីអីសោះ អូអត់មានស៊ីទេអូយមកបាលីចិនតែគេថាលុយច្រើនអត់មានលុយច្រើនហ្នឹងបងឃើញយើងបើអត់មានស៊ីទេចូលហ្មងគឺចូលតែរបស់ផ្សេងឯងវាអត់ចូលអាកដោហ្នឹងឯងហើយសង្ហើមែនណាឥឡូវត្រូវចូលវ៉ាន់វ៉ាន់នេះមើលអស់2000ពេកដែរណា3 2 1 and បឹងសានកោឯណាចុយ skin នឹងមានស្រាប់ទៀតអូមែនណាគេ river ថែមមកតាចុយមែនឃើញយើងបាន skin យ៉ាងបងប្អូនតាមចាំសានកោយើងតើមាន skin ហ្នឹងឯង 嗯。GM លេងសើចនឹងអាយប្រាប់ពេកហើយអូមានឯដានេះអូបាន skin ហ្នឹងឯដាអេ skin ប្រាត់កោមានទាំងអស់អូអា skin នោះអត់មានអានេះមួយចាំនឹង មានទាំងអស់អូខេស៊ូក៏មានតែអានេះលោជាងគេហូបក្រហម King ម៉ងអូខេអ្នកគ្នាអត់ស៊ីទេ Mobile Legends បើចេះស៊ីអងអើប្រវត្តិអស់6000ពេជ្របានបានអើប្រវត្តិអស់6000ចឹងយើងទៅអស់2000នៅស្ទើរឯងយើងតាមប្រវត្តិអស់លើគាត់ទៀតចុយអីអូខេអើអត់ចូលនៅសានអ្នកគ្នាវាធ្វើបាបយើងមែនណាអូហើយណាបាន3អំជីកដាស់ដែរណាប្រហែលហើយណាអូខេត្រពីអំជីកដាស់ អូខេពិតជាអត់ស៊ីទេអ្នកនេះឃើញបើគ្មានស៊ីអូយគ្មានស៊ីលេង Mobile Legends បើកបានមកល្អល្អមែនតើបើកព្រាមចូលព្រាមហ្មងអត់មានស៊ីអស់ពេជ្រចិត្តក្រាស់ខ្លួនទេបងណាចូលមកកុំចូលឈូចូលអីនំញ៉ៃញ៉ៃពេលបើងណានៅចូលឈូមកថៃណាទេណាអូខេអញអើលេងឈូផងអ្នកគ្នាដែរដឹងហើយខ្ញុំជា player Mobile Legends ដែលចម្លែកជាងគេអ្នកលេង Mobile Legends ណាក៏ក៏ចេះលេងឈូហើយមានអារោឈូដែរញាប់មានឈូឯងចុះគំនិតថាមានណា អូប្រហែលថ្ងៃមុនប្រម៉ូត skin ទៅទិញចុះខ្ញុំមានឈូទេខ្ញុំមិនដែរមានឈូទេបងប្អូនអូថ្ងៃមុនប្រម៉ូត skin នោះទិញទេប៉ុនខ្ញុំមានឈូនេះអូយ skin អីខ្ញុំមានហើយឈូអត់ត្រាកនបយមួយថៃមានត្រាកនបយ skin អីក៏មានដែរជីជីអត់ដល់មើលហើយអូខេយើងបែកដូចគ្នាបងអូនហើយតោះ ជីជាប្រហែលឡាយ6000ពេជ្រដូចប្រវ័នឯណាគ្នាខមមិនទៅសែតពេជ្រនឹងហឹងតែម្ដងបាទហ្នឹងហើយអូខេតប៉ែមែនលោកឪមកអត់នេះលោកកូនបាទលោកកូនឯងមើល CM ធ្វើស៊ីយើងអើបានអើបានលុយមក10000ម៉ែចូលហើយហើយមើលកលឹងយូម៉ែម្ដង3ឲ្យ30ពេជ្រឯ CM លឹបអត់បានទៀតតែចូលតែកុំទៅទាំងពីរហ្នឹងកុំស៊ីទៀតតែចឹងបានទេយកជីមជីបដាស់យយគ្មានស៊ីទេ តើអ្នកគ្នាមួយនឹងបានទេដល់ឥឡូវយកអីចុចទេយកអីចុចកញ្ចោណានេះប្រហែលយកយកតាចុចឆក់មួយលើឥឡូវយកកាពះគូចុចដល់ទៅយកដែរយកកែងដៃចុចមួយហ្នឹងបាទអូកែងដៃមិនមែនជាសាច់ទេឥឡូវយើងយកកញ្ញចុចយកកញ្ញទៀតចុចយកពីវ ត្រីត្រីទីទីទីទីពូតពូតពូតពូតពូតតែវាសោះតែមួយនឹងវាគ្មានអីអស់ចាទេអើយស៊ីតតែអស់ពីខ្លួនហ្មងស៊ីគ្មានឲ្យសល់បន្តិចណាហ្គេមរួមអាសេលេហេ bang I got a bang bang bang bang bang yo yo bang bang bang my imaginary world អូខេខេ skin pixel អូអ្នកនរគ្នា អូយប៉ុណ្ណេះលេងបានបាន cute JM មកវ៉ៃដូចញឹមមីស្នេហ៍ស្ដាយបានដាក់ pro caption ប្រម៉ូទនេះជួយ Maxman អត់លេងលេងមានទាំងអស់អូយាលេងមែនដូចញឹមមី I frog Maxman លេងលេងមានទាំងអស់ឥឡូវយើងចូលទៅមើល feel វាតិចទៅវាដូចតែលយហើយអត់តមាន animation ទេ GM មិនតាន់ធ្វើ GG GM មិនតាន់ធ្វើចូលទៅមើលនៅក្នុងការវាយ bot តិចសិនតើប្រមើលហើយ I got a bang bang bang បាយបានហើយដែរឆាងអើគ្នាណាសុំ skin ឆាងអើប្រូនោះសុំ skin ឆាងអើណាទៀតអត់ដឹងអីហងបងប្អូនដូចខ្ញុំមានអីកុំសុំ skin ហ្នឹងអីមានឆាងឆាងអើនោះតែបងប្អូនហាហកមើលអូនចុចមកមកជាមួយគ្នាណាប៊ីប៊ីលេងមកបាល់ចឹងនឹងលោកណាយនឹងខ្លាជាខ្លាជាអ្វីយ៉ាមិនបានទៅនេះមកឈ្មោះអោង I got a bang bang bang I got a bang bang bang yo bang bang bang លេង mobile យូរទៅអ្នកនឹងខ្លាចជាអ្នកក្រហើយអញ្ចឹងក៏បានគ្នាមិនដែរដោយសារតែ mobile អញ្ចឹងទៅបានផ្លូវចិត្តយើងមិនដែរមិនដែរមិញអស់ប្រហែលជាម្ដុំ2000ពេញនឹងឯងដោយសារតែ38000 32000 មើលឆ្នាំ2000ពេជ្រ6000ពេជ្រអើយខ្ពើមែនប្រមឡាឈ្មោះឡយណា skin pixel បងអើយសួរគាត់5000បានបានអើយ5000បានបានជាប្រមឡាតែ skin បងម្លាញ់តែ skin អ្នកគ្នាទាំងអស់គ្នាមើលបន្តិចខ្ញុំដល់មកបិទ live ប្រមឡាខ្ញុំញ៉ាំទៅទៅក្រៅណាអូខេមក skin ទី1ជីអូគប់មីស៊ីល pixel ទៅពិតជាខ្លាំងមែនទិញណាអូខេឈ្មោះ white ចេញគេវិញវាយចេញចឹងវាយចេញចឹង អូយ skin ព្រោះ skin pixel decorator ដែរអ្នកខ្លាំងគេអូជីជីជីអូខប់ត្រីអាយ៉ាហ្គេមហួមដែរ game ហួមដែរ game ហួមដែរ game ហួមដែរ game ហួមដែរ game ហួមដែរ game ហួមដែរ game ហួមដែរ game ហួមដែរ game ហួមដែរ bot ចង់ឈ្នះយើងមែន bot យើងមិន bot ដូចឯងទេ BB អូខេសៅទី2វិញអូចេញប៉ាវ៉ាន់វ៉ាន់មួយទៀតមើល ultimate វាខ្ជូតកម្រិតណាយើងចាំមើលទាំងអស់គ្នាបាទអូខេខាយក wow ជីវជីវជីវជីវជីវជីវជីវជីវអាយ៉ាកុំមកទៀតបើហឺនបើហឺននេះពូបើហឺននេះពូអាបតអាបតបើហឺនអាបតអាបកអាបកអាបក បុតអាបុតអាបុតអាបុតឯងជោគកុយអូខេអ្នកគ្នាមកវិញលេវេល4បាទបុតឲ្យងាប់ដងទៀតអ្នកគ្នាមើលតិចដែរ ទឹកដៃដ៏ចាបើវ៉ាន់វ៉ាន់ខ្ញុំអូខេអូខេដាក់ទី1តើយើងបិទ লাই អ្នកគ្នាមានការឯខមមិនមកចាំខ្ញុំនិយាយប្រាប់អ្នកគ្នាតបមកខ្ញុំនឹងបិទ লাই លឿនលឿនជាមួយនឹង DJ DJ DJ ដោយសារខ្ញុំញ៉ាំតែក្រៅដល់គ្នាណាបងអើយភូមិរាស្អីគ្នាណាខ្ញុំញ៉ាំមុនក្រោយមកលេង Mobile Legends វិញថាជប់លេង Mobile Legends លេង Free Fire កាត់ចាប់ពី Mobile Legends បានដែរអូខេកាត់ចាប់ពី Mobile Legends ហ្នឹងមែនដាច់ចិត្តហ្នឹង baby អូខេជិះជិះរំលាយមើលលុយលុយក្បាលលុយអូលុយអាលុយតកៅស៊ីទៅមិញ ជីជីល្បែ4នៅនៅទេក្បែរក្បែរហើយវាសាប់នេះយកល្បែ4មួយសិនចាំដាក់យប៉ិនឹង ultimate យប៉ិនេះទោះបាត់បាន ultimate ទេឈឺមិននឹងរំលាយដាក់តែមិនតង់ងាប់បាត់ហើយអូខេជាមួយ ulti វាចេញខ្ជូតប្រព័ន្ធណាបើយដុតខ្ញុំហីគេបាច់ដាក់ skill ទី1អ្នកគ្នាយ៉ាងគ្នាទៅជាប់ដៃ2 3 4 5 6 អូយស្អាតណាស់បងចុយដាក់អើយអូខេថ្ងៃយប់ហ្នឹងខ្ញុំចង់បាយមកយកម៉ានបងអញ្ចឹងអពីពីចង់បាយមកយកម៉ានទៀតអូខេដាក់នេះចេញទៅដកមកឲ្យយើងដឹងថា point របស់យើងអឺមើលទៅទៅចូលចង់ដឹងថាយើងវាអស់គុណមកណាវាច្បាស់លាស់ចាណាអើយសា MVP មានតួទេមិញមើលយើងមិនមិញអឺ